មានសំណួរព្រះអរហន្តទាំងឡាយមុននឹងបរិនិព្វានតែងតែទៅក្រាបថ្វាយបង្គំលាព្រះរាមាប្រភិយជាម្ចាស់ដោយបន្លឺនៅ ព្រះវាចាថា កាត់ចំណង ដូចជាមេដំរីកាត់ផ្ដាច់នៅទន្លឹងហ៎ទន្លិញនឹងទន្លិញដំរីនឹងអា កាត់ផ្ដាច់នៅចំណងនេះគឺនិយាយអំពីចំណងផ្លូវចិត្តដែលមិនបានជាប់លោកតទៅទៀតទេចំណងហ្នឹងតាំងពីចំណងថ្នាក់អឺកាមាវចរៈចំណងជារូបាវចរៈឬក៏អរូបាវចរៈពាក់ព័ន្ធនឹងចំណងផ្លូវចិត្តនេះពីព្រោះនៅក្នុងរឿងចំណងហ្នឹង ព្រះអង្គបានប្រៀបធៀបប្រៀបធៀបសួរភិក្ខុទាំងឡាយសត្វប្រជាចប់វោទូចមួយរើមិនរួច រីឯតម្រៃនឹងសំបីតែខ្សែពួរដ៏ធំ នៅពេលដែលលឺស្គរជ័យហើយគេទូងស្គរជ័យទៅស្រាប់តែរើទៅដាច់ចំណងនឹងតើចំណងពួរហើយនឹងចំណង វัวតូចនេះណាមមជាងណាចំណងវัวតូចហើយនឹងចំណងពួរនោះណាមមជាងហ្នឹងហើយតាមពិតចំណងមិនអាស្រ័យតូចឬធំទេចំណងណាដែលរើមិនរួចចំណងនឹងហើយតឹងចំណងណារើមិនរួចចំណងនឹងហើយរឹងមែនទេធំប៉ុណ្ណាក៏ដោយបើនៅតែរើដាច់ ចំណងនឹងមិនឈ្មោះថាធំទេនេះព្រះអង្គប្រៀបធៀបប្រៀបធៀបចំណងធំនឹងគឺដូចជាអ្នកកើតនៅក្នុងតកូលអ្នកមានស្ដុកស្ដំមានតំណែងខ្ពង់ខ្ពស់នឹងជាចំណងធំហ្នឹងប៉ុន្តែលះបងបាន ស្រីស្រីរាប់រយដូចស្រីបត់អីនេះ អូស្រីស្រីឆ្លាញ់មិនបាច់ទេណាមិនបាច់ថាបានមួយចង់បានប៉ុន្មានក៏បានដែរកូនព្រាមមហាសាលគ្រាន់តែទៅមើលល្ខោនក៏គេសែងទៅហែដល់500នាក់គ្រាន់តែទៅមើលល្ខោនចំណងនេះមិនមែនចំណងតូចទេ ចំណងធំតែចងលោកអត់ជាប់ទីបំផុតលោករើរួចទៅ បួសចំណងតូចដូចជាកូនអ្នកក្រកំសត់អត់ឃ្លានអីមានអីចងច្រើនទេប៉ុន្តែមិនប្រកាសថាក្រនឹងលះរួចទេណាក៏នៅតែជាប់ដែរណានឹងបានព្រះអង្គលើកពីបរោះម្នាក់បរោះម្នាក់នឹងផ្ទះនឹងលខោកលខាអត់មានអីប្រពន្ធអត់ស្អាតទៀត ឃើញវិខសង្ឃមួយអង្គលោកទៅបិណ្ឌបាតដល់បិណ្ឌបាតចឹងទៅលោកឆាន់ហើយវាសល់ពីលោកមកវាឆ្ងាញ់តែឆ្ងាញ់សួរលោកម្ចាស់បានចឹងរាល់ថ្ងៃអញ្ចឹងគឺបានអញ្ចឹងហើយធ្វើមិនបានកាន់បាតដើរមកត្រួសទៅបានអីអីក៏ស្រួលម៉េះហើយខ្ញុំកណានេះធ្វើផងជីកផងរស់ផងជួផងតម្រុំតបានអូយកណាសំបុះដែរមកហ្នឹងហើយបោះបានតើប៉ុន្តែអ្នកត្រូវរៀនកិច្ចដែលត្រូវធ្វើណា អូធ្វើអីខ្លះត្រូវកសក់ដណ្ដប់ជីវរអញ្ចឹងទៅហឹកត្រូវរៀនវិន័យវិន័យនេះវាចេះចេះចេះចេះធ្វើនេះមិនបានធ្វើនេះមិនបានធ្វើនេះមិនបានដល់ឃើញខបដិបត្តិវិចារណ៍ហោះខ្ជិលនៅមួយប្រពន្ធណាញ៉ាដំបងឡាយឃើញប្រពន្ធមិនស្អាតទេមិនស្អាតគឺតែទៅបួសគ្មានអីអាឡៃទេដល់តែពេលឃើញថាបួសទៅវាតឹងចេះចេះចេះចេះចេះអើយនៅជាមួយប្រពន្ធវិញផ្ទះដែលលខោកលខៈប្រពន្ធអត់ស្អាតហ្នឹងព្រះអង្គថាជាចំណងវោទូចមួយ ក៏ប៉ុន្តែកម្លាំងនៃការព្យាយាមលះបង់របស់អ្នកនោះស្មើនឹងសត្វបជីករើមរួចទេយល់ទេចឹងជាចំណងវោក៏ដោយជាចំណងពួរក៏ដោយសំខាន់គឺអ្នកនឹងមានកម្លាំងរើរួចឬអត់តឹងឬមិនតឹងគឺនៅលើកម្លាំងអ្នករើអញ្ចឹងចំណងទាំងអស់ហ្នឹងព្រះអរហន្តលោកលះដាច់ទាំងអស់ហ្នឹងឯងដែលហៅថាមិនមានចំណងបានកាត់ផ្ដាច់នៅចំណងយល់ទេយល់ទេ ហ្នឹងហើយញាតិញោមហ្នឹងហើយចំណងចិត្តមានរឿងមួយទៀតដែលពាក់ព័ន្ធរឿងចំណងហ្នឹងអឺភិក្ខុទៅបានបាតឃើញគេចាប់ចងចោមកក្រោយយ៉ាងតឹង ហើយទៅសួរព្រះអង្គថាតើក្នុងលោកនេះមានចំណងអីដែលវាតឹងជាងហ្នឹងព្រះអង្គថាក្នុងលោកនេះ អ្នកប្រាជ្ញទាំងឡាយមិនហៅចំណងខ្សែចំណងដៃចំណងខ្នោះនឹងថាជាចំណងតឹងទេពីព្រោះតឹងយ៉ាងណាវាមានសោចៈតឹងយ៉ាងណាវាមានគន្លឹះក៏ប៉ុន្តែចំណងមួយដែលតឹងហើយពិតជាតឹងហើយលំបាកស្រ័យគឺចំណងចិត្តចំណងចិត្តនឹងងាយបានព្រះអង្គលើករឿងពីអតីតជាតិរបស់ព្រះអង្គនឹងឯងលោកកើតមកជាតកូលអ្នក ស្រែធម្មតាហើយនៅជាមួយម្ដាយតាំងចិត្តថានៅបំរើម្ដាយរហូតបើម្ដាយស្លាប់ទៅលោកទៅបួសហើយប៉ុន្តែម្ដាយនឹងជាខ្លាចដាច់ពូជអាត្មាជាសួរញោមអាត្មាដែរខ្លាចដាច់ពូជអត់ហ្នឹងហើយប៉ុន្តែអញ្ចឹងទៅអាត្មាវាមានបងប្អូនច្រើនណា បើសិនតែមានតែម្នាក់ឯងវាគួរតែភ័យដែរដល់អញ្ចឹងទៅម៉ែជាបខំឲ្យយកប្រពន្ធព្រោះគាត់ថាគាត់មុន ស្លាប់ទៅនឹងបានឃើញកូន ប្រសាឃើញការបន្តវងតកូលអីទៅគាត់សប្បាយចិត្តបខំយូរយូរទៅក៏មិនហ៊ានប្រកែកប៉ុន្តែដាក់ម៉ូគ្នាជាមួយប្រពន្ធប្រាប់ទៀតណាខ្ញុំយកនេះយកតាមម៉ែថាទេណាតែម៉ែស្លាប់ខ្ញុំទៅបួសឲ្យប្រាប់ហើយប្រាប់ចឹងទៀតណា ប៉ុន្តែយូរយូរយូរទៅវាមានកូនហ្នឹងហើយម៉ែក៏ស្លាប់ទៅហើយមានកូនមានផ្ទៃពោះដល់មេផ្ទៃពោះប្រាប់ថាបងប្រាប់ហើយថាតាម៉ែស្លាប់បងទៅបួសហើយបានប្រពន្ធថាំងខ្ញុំមានទៅខត់អីប៉ិនមើលពោះខ្ញុំមើលដាច់ចិត្តដែរហីដាច់ចិត្តដែរហីម៉ានអីចាំកូនកើតហើយសិនទៅអាអញ្ចឹងក៏បានដែរណា ក៏បានដែរដល់កូនប្រសូតហើយតម្លាក់ចក្រានអីហើយដុតភ្លើងអីហើយលាទៀតណាឥឡូវសន្យាជាប់ហើយណាថាកើតកូនហើយកើតកូនហើយបងទៅបួសចុះខ្ញុំមានតែថាអីប៉ិនមើលភ្នែកមើលកូននៅទូចឹងខ្ញុំធ្វើអីកើតមិនទេចាំកូនរឹងដៃរឹងជើងតិចដែរណោះជាប់ជាប់ជាប់អត់ជាប់ទម្រាំតកូនរឹងដៃរឹងជើង ហ្នឹងគឺជាចំណងណាចំណងហ្នឹងវា3ប្រការចំណងខ្មែរយើងធ្វើពិធីចងដៃនោះប្តីប្រពន្ធចងដៃណារហូតដល់ប្រកាសភ្លេងការចងដៃចងដៃកូនយើងណាណាចងអំបោះទេព្រោះតែជាប់ណាស់ណោះដោយបញ្ចុះសីមាចឹងហ្នឹងហើយដល់តែបានទ្របសម្បត្តិមកចងជើងទៅណាយូរមិនបានទេចោលផ្ទះចោលសបែកមែនទេ ហ្នឹងនៅលីវនៅអីអត់សូវខ្វល់ទេអាងម៉ែនៅផ្ទះដល់ខ្លាយជាម្ចាស់ផ្ទះគិតទេគិតហ្នឹងអាចងជើងជាប់ដល់ទៅបានកូនមកចងកឥឡូវយើងសាកមើលទៅដាក់បកគោលមួយហើយចងដៃពាត់ទៅក្រោយចងជើងទៀតចងកទៀតរើមិនងាយទេមែនទេ ដូចអាត្មានេះចេះតែដើរបានមួយខែក៏ដោយពីរខែក៏ដោយមកពីអត់ជាប់ចំណងនឹងឯងណាមែនអត់ហ្នឹងចង់នៅណាចង់ទៅឯណាស្រេចលើចិត្តអាត្មាទាំងអស់ថ្ងៃនេះហ្នឹងហ่าប្រហែលខែក៏បានវាគ្មាននាងណាទៅតឹងផ្លូវបងអើយយូរម៉េះអីមែនទេហ្នឹងហ่าវាស្រឡះចឹង តែញាតិញោមមកស្ដាប់ធូននេះមើលម៉ោងញឹកញឹកហ្នឹងកូនមកពីរៀនវិញយើមិនមកចំណងចិត្តនេះណាដូចខ្សែខ្លែងជាងញាតិញោមស្គាល់ខ្លែងហ្នឹងអាខ្លែងហ្នឹងទូបីបលាយខ្សែវែងប៉ុណ្ណាក៏ដោយវាចេះតែហោះទៅចេះតែហោះទៅហោះហោះហោះហោះអស់ខ្សែនឹងអស់ខ្យល់មកវិញ នឹងអាចំណងក្នុងលោកនេះអញ្ចឹងចំណងដោយទ្រព្យសម្បត្តិចំណងកូនក៏អញ្ចឹងចំណងក្នុងភពក៏អញ្ចឹងទោះបីទៅកើតទេវតាទៅកើតព្រហ្មលោក ខ្ពស់ប៉ុណ្ណាក៏ដោយ តែនៅជាប់ចំណងតណ្ហានេះប្រកាសជា ធ្លាក់មកវិញនៅពេលដែលអស់កម្លាំងខ្យល់ទៅទេវតាក៏ដោយអស់កម្លាំងបន់ត្រូវតែធ្លាក់មកវិញហើយបើចង់ថាមកឲ្យធ្លាក់ទៅវិញហ្នឹងវាទាល់តែដាច់ខ្សែហ្នឹងទោះបីជាធ្លាក់ក៏ធ្លាក់ក្នុងទីដតីវាមិនមកកន្លែងដល់ដែលដែរ តែបើនៅខ្សែប្រកាសជាមកកន្លែងដដែលនឹងអញ្ចឹងហើយអាត្មារាល់ថ្ងៃហ្នឹងញាតិញោមឃើញអញ្ចឹងទៅវាមិនមែនជាការលះបង់ច្រើនទេមកពីវាអត់មានអញ្ចឹងណានឹងបើមានដែរហ្នឹងបែបមកវត្តមករួចចូលមិនដឹងគឺជារឿងពិតព្រះអង្គសំដែងណាព្រះអង្គថាតឹងណាស់អាហ្នឹងវះដៃវះជើងអត់ដឹងត្រូវចំណងទេអត់ដឹងតែជាប់ចំណងទេ ប៉ុន្តែទៅណាមរួចទេមែនទេមែនទេញាតិញោមមកនៅអាមេរិកនេះដែលទៅណាឲ្យអស់កន្លះឆ្នាំដូចអាត្មាទេហ្នឹងហើយគឺនៅលើចិត្តរបស់ខ្លួនឯងអញ្ចឹងវាអត់មានចំណងនឹងប៉ិនចំណងផ្សេងមានចំណងវត្តដែរអាហ្នឹងក៏ជាចំណងដែរប៉ុន្តែចំណងវាធូរជាងនឹងបន្តិចព្រោះចំណងហ្នឹងនរណាធ្វើជំនួសក៏បានតែចំណងជាប្តីចំណងជាប្រពន្ធចំណងជាម៉ែចំណងជាឪនេះអូបានទេ មែនទេតឹងទេតឹងណាហ៎ទេចំណងនឹងតឹងមែនប៉ុន្តែមិនសូវគួរឲ្យខ្លាចសោះនេះបើខ្លាចដូចគុណមិនទៅទេណាណាពីព្រោះវាជា ចំណងក៏ប៉ុន្តែក្នុងចិត្តយើងវិញ្ញាណយល់ទេវាជាចំណងវាជាគ្រោះថ្នាក់ពិតក៏ប៉ុន្តែហេតុអីបានជាសត្វលោកអត់ខ្លាចថាមកអំពីវិញ្ញាណជាប់តសង្សារវត្តមកហើយ ដូចថ្នាំញៀននៅពេលដែលយើងអត់តន់ញៀនយើងខ្លាចណានរណាចង់យកថ្នាំញៀនមកចាក់យើងយើងខ្លាចណាមែនទេមកពីអីអត់ញៀនអញ្ចឹងនរណាចង់យកមកចាក់យើងយើងពិតជាខ្លាចតែបើញៀនហើយដឹងថាវាគ្រោះថ្នាក់ហើយអត់វាមិនកើតញៀនកាមគុណញៀនតណ្ហានេះមិនមែនតែញាតញោមអាត្មាក៏នៅតែញៀនចឹងដែរញៀនពីកាលថាញៀនតាំងពីជាតិមុនមកម៉េះចឹងមកចេះលួចនឹកគេខ្លះខ្លះដែរជួនកាលបានសួរខ្លួនឯងថា វាមានដែលទៅចរចាមានដែលទៅស្អីថាវាអត់ទេអានេះចិត្តហ្នឹងវាមកពីណាថាមកពីមុនមកយល់អត់ញៀនយូរហើយហើយដែលនៅបាននេះដោយការសង្រួមទេដោយការប្រុងប្រយ័ត្នដោយការពិចារណាធម៌បើជានៅនោះណាបើមិនអញ្ចឹងព្រះអង្គមិនមែនហាមភិក្ខុទេអានន់សួរព្រះអង្គថាម៉េចបើពិតព្រះអង្គដែលចម្រើនតើភិក្ខុសង្ឃត្រូវធ្វើម៉េចចំពោះស្រីស្រី នឹងបានព្រះអង្គថាកុំមើលមុខបានទេអញ្ចឹងគ្រាន់តែញាតិញោមស្ដាប់ពាក្យប៉ុណ្ណឹងសួរថាចិត្តលោកនឹងវាមិនបានជាបងមកមើលមុខវានៅតែស្រូបនៅតែទាញដូចតែប្រសក់ចឹងណាមែនទេហ្នឹងហើយអត់ដឹងទេអើប្រាប់ត្រង់ទៅចឹងចឹងហ្នឹងហើយ អញ្ចឹងហើយតិចទៅវាកើតរឿងរ៉ាវនេះលោកអញ្ចេះលោកអញ្ចោះថាវាគ្មានរឿងអីចម្លែកគេសួរពេលដែលលោកធ្វើខុសអញ្ចឹងអញ្ចឹងអញ្ចឹងនៅឯណា Massachusetts នៅ Boston នេះគេមកសួរអាត្មាមកសម្ភាសអាត្មាថាលោកគុណយល់យ៉ាងម៉េចថាវាគ្មានយល់មិនទេ ថារឿងនេះរឿងសត្វលោកនឹងតែមកវាគ្មានអីចម្លែកទេបើមិនសង្រួមបើមិនប្រយ័ត្នវាអញ្ចឹងឯងណាយល់អត់វាអញ្ចឹងឯងណាវាមានរឿងអីប្លែក ព្រោះលោកមានតន់ជាព្រះរហន្តនេះណាមែនទេហ្នឹងហើយបាននិយាយមួយអស់មានញាតិញោមនៅអូស្ត្រាលីហ្នឹងជើមកសួរញោមស្រីថាលោកកាត់មែនឯបួស ហ្នឹងហើយអាត្មាឆ្លើយថាកាត់មែនហ្នឹងប៉ុន្តែកាត់កញ្ចក់ណាកាត់ចិត្តអីហ្នឹងហ្នឹងហើយរហូតដល់មានអ្នក ខ្លះថាចិត្តទៅសួរថាកាត់ទុកឯណាចាស់ចាស់ក៏ហត់ថាកាត់ទុកក្រោមបលាំងព្រះអីខ្លះចិត្តទៅឆ្ងល់ចិត្តទៅដើររោរោមិនឃើញគាត់កុហកបន្ថែមទៀតសំសើទៅឆ្មាស៊ីអត់ ហើយឆោតឆោតមែនចុះមិនឃើញថាលោកសឹកទៅយកប្រពន្ធទេអីរឿងធម្មតារឿងសាមញ្ញធម្មតាសោះហ្នឹងណាមែនទេហ្នឹងធម្មតាហ្នឹងហ្នឹងហើយនៅណាស្រុកកំណើតខ្មែរប៉ុណ្ណាយូរហើយលោកទៅសូត្រមុនការហើយផ្ទះនៅស្រុកស្រែកម្មចដាមូលមូលចឹងណា ដល់ពេលលោកធ្លាក់ទៅក្បាលវាទុំមុនដល់ឃើញលោកអស់អញ្ចឹងទៅក្មេងៗវាទះដៃសោចអញស្មានតែកាត់នៅទាំងអស់គេថាអញ្ចឹងណែសុំកមាទោសណែនិយាយថ្មចង់និយាយថាកិលេសនេះមិនថាប្រសង់មិនថាបព្វជិតមិនថាញាតញោមដូចញាតញោមមិនបាច់មើលអីទេមើលតែខ្លួនឯងកាន់សិលហើយនឹងមិនកាន់សិលហើយអញ្ចឹង ចិត្តនឹងមិនខុសគ្នាប្រមាណទេដោយសារសិក្ខាបទហាមតាមែនទេអូឥឡូវហ្នឹងអឺកាលណារសាសិលហើយ ត្រូវសិក្សា ពីកម្មបត្តិទៀតមិនត្រូវជេរមិនត្រូវញុះញង់មិនត្រូវស្អីស្អីហ្នឹងញាតិញោមចូលមកសិក្សាហើយមកប្រតិបត្តិប៉ុន្តែមានទុបបានណានិយាយមានសិលមែនប៉ុន្តែជួនកាលជេរឈ្ងុយជាងអ្នកអត់មានទៀតមិនបាច់គិតរឿងលោកគិតតែរឿងយើងសុំសិលហ្នឹងណាមែនទេហ្នឹងអាកុហកលេងនោះទៅកុហកអញ្ចឹង ហ្នឹងអញ្ចឹងធម្មតាអញ្ចឹងចិត្តហ្នឹងយ៉ាងម៉េចវានៅតែអញ្ចឹងប៉ិនគ្រាន់ថានៅ ក្នុងភេទនេះមានវិន័យច្រើនមានការអប់រំច្រើនមានន័យថាជាភេទដែលនៅ ក្នុងរបងគោដែលគេដាក់ក្រោលមិនមែនបានន័យថាគោនឹងវាមិនចង់កឆោលទៅរស់ស៊ីស្មៅទេវាជាប់ក្រោលតើយល់អត់ជាប់ក្រោលតើ ហ្នឹងហើយហើយលោកដែលនៅសង្រួមបានល្អនេះមិនមែនមកពីចិត្តនឹងវាស្ងៀមអញ្ចឹងទេគឺមកពីគោរពតាមធម៌វិនេះយល់ទេហ្នឹងហើយអញ្ចឹងធម៌វិន័យហ្នឹងគ្រាន់តែដូចជាក្រោលទេតែការអប់រំចិត្តបន្ថែមទៀតការពិចារណាឲ្យឃើញទោសឲ្យឃើញកាន់តែមានទោសច្រើនឡើងច្រើនឡើងឲ្យកើតចិត្តនឿយណាយទៅចុងក្រោយលះជាសមុជឆេតទៅបំបាច់ក្រោលក៏បានដែរអានោះពេលនោះមិនបាច់ក្រោលក៏បានដែរ ហ្នឹងហើយហើយព្រះអនន្តសួរទៀតសួរថាចុះបើជ្រុលជាបានមើលមុខហើយព្រះអង្គថាមិនអោយមើលទេប៉ុន្តែលោកតែជ្រុលតែមើលហើយធ្វើមិនទៅហ្នឹងហើយបានព្រះអង្គថាកុំនិយាយរមិនបានទេបានទេមែនទេបានទេ មើលដំបូងមិនសូវសមតែមើលយូរទៅសមឡើងសមឡើងឡើយមែនទេមានរឿងពិតមួយនៅខេត្តព្រៃវែងញាតិញោមលោកតានឹងលោកសង្រួមណាស់អាយុ50ជាងហើយហើយស្រីស្រីមកចិត្តលោកអត់បានទេក្មេងស្រីអីមិនឲ្យមកចិត្តអីទេលោកមិនដែលលេះឡំមិនដែលលេងសើអីលោក ជាគ្រូសមាធិទៀតហ្នឹងហើយមានកំមុំចាស់មួយ យកបាយមកប្រកេនលោករឿងមែនទេណាហើយមែនទេយ៉ាងណាអាត្មាចេះតាមគ្រូអាត្មាដែរទេហ្នឹងហើយដល់គ្រូដល់យកមកកត់លោកថាឲ្យយកទៅសាលាទៅកុំយកមកកត់ទេចង់បកលប្រកេនផ្ទាល់ដៃណាស្រែកទៅវិញលោកអត់ចេញក៏យកទៅវិញទៅស្អែកមកទៀតថ្ងៃក្រោយមកទៀតលោកដេញតណាក៏មិនទៅលោកថានេះបើមិនទៅមិនស្ដាប់លោកតាវាយ គេថាវៃវៃទៅហ្នឹងលោកអើយលោកណែនយកពាត់មកវៃមែនវៃលឹងបាក់ពាត់វៃឲ្យហូរទឹកភ្នែកប៉ុណ្ណឹងកិលចូលចិត្តលោកតាវៃចុះឲ្យតែទទួលប្រកេនកណាលោកធ្វើមិនបាត់បាញ់បាត់បាញ់បាត់ចាប់ដើមអាណិតគេអាណិតហ្មងកម្មពីអីទេឯង ដឹកដល់កម្ពុជាហ្នឹងហើយពេលវ័យហ្នឹងនាង ណាថាប៉ុណ្ណេះជិះកតែឯងដល់បានវ័យប៉ុណ្ណេះហើយហ្នឹងហើយព្យាយាមគង់បានសម្រេចមែនញាតិញោមចឹងបានថា if you get no as the answer we can think ជា positive meaning it means next opportunity មែនទេ no មិនមែនបានន័យថាទេទេមានន័យថាពេលនឹងមិនបានថ្ងៃក្រោយមែនទេមែនទេនាងនឹងព្យាយាមព្យាយាមហើយព្យាយាមទៀតដោយពាក្យខ្មែរថាទឹកហូររិចរិចលេងអីសឹកថ្ម ស្ដាប់ពាក្យអង្វរភ្លេងអីនឹងស្លាប់ចិត្តដល់ទៅយូរយូរយូរយូរទៅលោកគិតថាកម្មពីអីទេឯងសុកសុកសុកសុកដាក់ថ្ងៃសឹកបដ ாய் ថាឲ្យថា ព្រះសម្មាសម្ពុទ្ធណាពេលភិក្ខុសម័យព្រះសលាញ់នារីអីហ្នឹងព្រះអង្គមិនបន្ទោសទេបងថារឿងហ្នឹងរឿងធ្ងន់ធ្ងរណាភិក្ខុឯងប៉ុណ្ណឹងទៅ ទៅអត់ទ្រាំអីបានតថាគតពីមុនសម្រាប់ឈាននៅតែដាច់ឈានរឿងនេះមិនមែនរឿងធម្មតាទេញញោមណាញញោមរឿងសាមញ្ញរបស់សត្វលោកអញ្ចឹងមកតែពេលលោកខូចអីគេចុះចិនសួរថ្មថារឿងហ្នឹងមានរឿងអីពិបាករឿងវាសាមញ្ញសត្វលោកតែខ្វះការសង្រួមខ្វះការប្រយ័ត្នវាចុះឯងតែក្រោលនឹងវាលបោតដែរគោចេញហើយ មែនអត់រឿងធម្មតាសោះនឹងមានស្អីចាំបាច់ភ្ញាក់ផ្អើលអីរឿងហ្នឹងហ្នឹងអាដល់ពេលសឹកសឹកទៅបានតែប្រហែលការការហើយដល់ថ្ងៃសិលបដើគ្នាទៅវត្តបដើទៅវត្តដំបងប្រពន្ធដើរមុខកាន់ស្រាក់ដល់អញ្ចឹងទៅតាដើរមុខម្ដងប្តីប្រពន្ធដើរក្រោយបកាច់ធ្វើចុកពូនអូចុកពូនណាចុកពូនណាមមាលដីហ្មង មិនអូនដើររួចទេដើររួចអញ្ចឹងឲ្យជីកកឲ្យអ៊ីវកដល់អ៊ីវកទៅបានដើរមកសទុះទៅសើចត្មងសើចហាខែងចុកពោះឲ្យមិនក៏សើចបានប្រពន្ធថាអញតាជីកកតើអីជីកកតើអីហើយថាមិនបានទេហ្នឹងហើយ រឿងក្នុងលោកនេះវាគ្មានអីខ្លាំងជាងនឹងទេ ព្រះ សម្មាសម្ពុទ្ធព្រះអង្គសម្ដែងប្រាប់ភិក្ខុទាំងឡាយថាមនាលភិក្ខុទាំងឡាយតថាគតរោគមិនឃើញសោះឡើយថាតើមានរូបអ្វីដែលគ្របដណ្ដប់ចិត្តបរោះជាងរូបស្ត្រីទោះបីយើងយកគំនូធម្មជាតិស្អីស្អីស្អីស្អីក៏ដើម្បីទៅប្រឡំគេដដែលទេ សំលេងក៏អញ្ចឹងដែរព្រះអង្គថាគ្មានសំលេងអ្វីឡើយសំបីញៀនរបស់តថាគតនោះក៏ពិចារណារោគមិនឃើញថាតើមានសំលេងអ្វីដែលគ្របដណ្ដប់ ចិត្តបរោះជាងសំលេង ស្ត្រីមែនទេដើរក្នុងព្រៃឬស្ត្រីណាស្រែកវាក់បន្តិចមកងាកមើលតែមកគឺគឺទំនាញចិត្តរបស់បរោះនោះគឺអញ្ចឹងតែមកបើប្រុសប្រុសស្រែកអីធម្មតាមែនមែនទេ ហ្នឹងហើយក្លិនក៏អញ្ចឹងដែរបងថាពិចារណារោគមិនឃើញទេថាមានក្លិនអ្វីដែលគ្របដណ្ដប់ចិត្តបរោះជាងក្លិនស្ត្រីក្លិននោះគឺបានដល់ក្លិនគេតាក់តែងគ្រឿងក្អូបអីនោះណាយើងថាទឹកអប់ក្អូបឥឡូវយកដបទឹកអប់យកមកឲ្យហិតមកមានន័យអីតើអាទឹកអប់នឹងទៅជាប់ខ្លួនគេបើវាមានន័យមែនអត់ម្សៅដែលថាក្អូបនឹងមានន័យអីបើមិនតន់ជាប់លើខ្លួនគេទេវាអត់តន់មានន័យទេ មែនអត់មែនអាគ្រឿងអលង្ការខ្សែកអីក៏ដោយកវលអញ្ជៀនអីក៏ដោយនៅលើតុកហ្នឹងវាមានតកួយគុណទៅស្រឡាញ់ជាប់ចិត្តដល់ទៅយកទៅដាក់ទៅវាសំចេះសំចុះមែនមែនមែនអត់មែនហ្នឹងហើយរសជាតិក៏អញ្ចឹងដែរព្រះអង្គថា គ្មានរសជាតិអ្វីឲ្យប្រសើរជាងរសជាតិស្ត្រីទេដែលគ្រប់ចិត្តបរោះរសជាតិក្នុងទីនេះដូចជាគេធ្វើម្ហូបអាហារស្អីចិត្តចប់អីចឹងណាហ្នឹងឯងមែនទេមែនទេហ្នឹងហើយហើយផតថាពៈក៏អញ្ចឹងដែរគ្មានផតថាពៈអ្វីដែលគ្របដណ្ដប់ចិត្តបរោះជាងផតថាពៈស្ត្រីទេអញ្ចឹងក្រៅពីការសង្រួម គ្មានវិធីផ្សេងឡើយ ណាយល់ទេហ្នឹងអាអាត្មាមិនជា បើអាត្មាឥឡូវអាត្មាខូចមិនដល់លោកសម័យព្រះទេអាត្មាគិតលោកសម័យព្រះមិនមែនខូចត្រឹមមនុស្សស្រីរស់ទេណាខ្មោចក៏ទៅរួចទៀតណាញាតិញោមអានបីដកមើលដឹងហើយហ្នឹងហើយគ្រាន់តែពេលនោះអត់មានកសែតចុះតាគ្រាន់តែពេលនោះវាអត់មាន Facebook វាអត់មានប៉ុស្តិ៍វិទ្យុវាអត់មានព័ត៌មានតែជារឿង រឿងសាមញ្ញធម្មតាហ្នឹងហើយលោកខ្លះមិនមែនត្រូវមនុស្សទេជាមួយមេស្វាក៏មានដែរអាត្មាដូចមិនដល់ថ្នាក់ហ្នឹងទេបានអីអញ្ចឹងអាត្មាលើកមកនេះគ្រាន់តែបញ្ជាក់ថាទៅនៅជាភេទអ្វីក៏ដោយ ភេទក្រហោះក៏ដោយ ភេទជាលោកសង្ឃក៏ដោយអាត្មានិយាយនេះកុំឲ្យញាតញោមឲ្យតម្លៃមនុស្សខ្ពស់ពេក ចឹងណាញាតិញោមច្រើនតែចាញ់អបាយរបស់ អ្នកណាមួយដែលគេគិតថាគេនឹងអស់ចាអញ្ចឹងចឹងចេះមកពីឲ្យតម្លៃមនុស្សខ្ពស់ពេកជួនកាលដល់តែពេលយើងស្អប់មនុស្សក៏ស្អប់ជ្រុលពេកដែរអញ្ចឹងអ្នកដែលចេះពន្យល់យើងភាពអស្ចារ្យរបស់អ្នកនោះគឺមានទេពកោសលក្នុងការនិយាយច្រើន ជាងយើងប៉ុន្តែចិត្តគំនិតកំតន់ឲ្យបន្ទុកដោយឆឹងការគាត់ថា វីវោនឹងពោះវែកតិច ថាបានដេកភ្នោឃើញក្បាលខ្ញុំកោកុំតន់ឲ្យពិន្ទុយល់ហ្នឹងហើយយល់ថាម៉េចណាយល់ថាម៉េចហ្នឹងហើយហ្នឹងហើយពាក្យសម្ដីល្អមិនមែនតែសັບបរោះទៅចេះនិយាយទេសូម្បីមនុស្សបោកប្រាស់គេក៏ចេះនិយាយពាក្យល្អដែរ មែនទេមនុស្សអាក្រក់មិនចាំបាច់ទៅនៅក្រហោះទេបួសក៏អាចអាក្រក់បានដែរដូចទេវតតអ្នកបួសតាទេវតតអ្នកបួសតាអកោកាលិកភិក្ខុក៏ជាអ្នកបួសដែរអញ្ចឹងអាក្រក់ល្អគ្មាននរណាទេ នៅពេលដែលបែងចែកបញ្ញត្តិនិងបរមត្តដាច់ពីគ្នាហើយមានតែកុសលាធម្មានិងអកុសលាធម្មាមានតែធัวប៉ុណ្ណោះ ធោថោកទៀបកើតនឹងបុគ្គលណា បុគ្គលនោះថោកទៀបធោប្រសើរកើតជាមួយបុគ្គលណា បុគ្គលនោះខ្ពង់ខ្ពស់គឺធោទេដែលឆ្លាក់ឆ្នៃមនុស្សឲ្យទៅជាមនុស្សល្អឬក៏មនុស្សអាអាក្រក់នឹងចឹងហ្នឹងហើយចឹងញាតិញោមពុទ្ធបរិស័ទជ្រះថ្លាធ្វើបុណ្យនឹងដែលយើងវេចំពោះសង្ឃនឹងបានជាព្រះសម្មាសម្ពុទ្ធឲ្យយើងធ្វើទានចំពោះសង្ឃកុំឲ្យយើងខូចចិត្ត កុំឲ្យយើងខូចចិត្តរហូត ដល់តែព្រះសង្ឃព្រះអង្គឲ្យឈ្មោះថា ជាបញ្ញខេតជាស្រែបុនពាក្យថាស្រែមិនមែនដាំស្រូវមកគុំទេដាំស្រូវមកគុំគេមិនហៅថាធ្វើស្រែទេ អ្នកចំការដាំចំការដាំតំណាំមួយគុំក៏គេមិនហៅថាអ្នកចំការ ធ្វើចំការដែរទាល់តែចំការនឹងច្រើនដើម ច្រើនគុំអញ្ចឹងនៅក្នុងចំការដែលច្រើនដើមច្រើនគុំនឹងគង់មានដើមខ្លះស្វិតដើមខ្លះងាប់ជាធម្មតា តែទោះបីយើងដាំ100ដើមងាប់20ដើមក៏មិនឈ្មោះថាខាតដែរនៅសល់80ដើមទៀតមែនទេតែបើយើងសង្ឃឹមតែមួយដើមមួយដើមនឹងល្អណាស់យើងខំស្រោចតែមួយដើមហ្នឹងស្រាប់តែគោស៊ីអស់ស្រាប់តែគេលួចកាត់បាត់ស្រាប់តែវាស្លាប់ទៅវាងាប់ទៅការដែលយើងសង្ឃឹមតែលើចំការមួយដើមតំណែងមួយដើមវានឹងធ្វើឲ្យយើងខកចិត្តដូចលើបុគ្គលចឹងកាលណាយើងសង្ឃឹមតែលើបុគ្គលម្នាក់ ពេលបុគ្គលនឹងជួនកាលមិនខុសមិនអីទាំងអស់បុគ្គលនឹងអស់ជីវិតទៅទីហោថានៅក្នុងវត្តមួយជ្រះថ្លាណាជាមួយដោយគុណព្រះអង្គនឹងជ្រះថ្លាណាដល់ទៅលោកអស់ជីវិតទៅ មើលទៅលោកជ្រះណាទៀតក៏អត់ជ្រះថ្លាដូចវាលហេលហាលក្នុងចិត្តតែមកសទ្ធានឹងទន់ខ្សោយឬក៏លោកត្រូវសឹកទៅឬក៏លោកនឹងត្រូវចូលទៅកាន់សាសនាដតីទៅឬក៏លោកនឹងធ្វើអ្វីខុសធំដុំទៅ វាធ្វើឲ្យយើងខូចចិត្តខកចិត្តតើបការដែលយើងត្រូវឧទ្ទិសចំពោះសង្ឃនេះ មានន័យថាការវេចំពោះសង្ឃរបស់យើង នេះ គឺសង្ឃនៅក្នុងសាសនាទាំងមូលប៉ុន្តែអ្នកដែលមានសិទ្ធិជាង គឺគឺដោយគុណដែលកំពុងតែគង់នៅក្នុងទីនេះជាអ្នកចាត់ចែងនឹងដោយទូតអាមេរិកកាំងអញ្ចឹងទូតអាមេរិកកាំងទៅធ្វើនៅស្រុកខ្មែរមិនមែនជាកម្មសិទ្ធិរបស់ប្រធានទូតនឹងទេគឺជាកម្មសិទ្ធិរបស់សហរដ្ឋអាមេរិកនៅពេលអ្នកនោះអស់អំណាចពីកន្លែងហ្នឹងទៅមិនមែនបាត់ទូតនឹងទេទូតនឹងត្រូវអ្នកថ្មីឡើងកាន់កាប់យល់ទេ យល់ទេវត្តដូចគ្នាអញ្ចឹងដែលយើងវេចំពោះសង្ឃហ្នឹងគឺមិនមែនឧទ្ទិសចំពោះបុគ្គលណាមួយទេ ប៉ុន្តែនៅក្នុងដំណាក់កាលដែលអ្នកណាកាន់កាប់វាជាសិទ្ធិរបស់អ្នកនោះដូចពេលនេះជាសិទ្ធិរបស់រិគុណនឹងជាសិទ្ធិរបស់លោកអ្នកសម្រេចនៅ ពេលដែលចុងក្រោយលោកមិនបាននៅ វាជាសិទ្ធិរបស់អ្នកថ្មីមានន័យថាមិនមែនជាកម្មសិទ្ធិដាច់បុកក៏ប៉ុន្តែនៅពេលដែលមានអំណាចក្នុងការគ្រប់គ្រង គឺមានសិទ្ធិចាត់ចែងគ្រប់រឿង ដូចប្រធានទូតអញ្ចឹងណាហ្នឹងប្រចាំអញ្ចឹងនៅពេលដែលគេមានកិច្ចការអីគេមិនចាំបាច់មកជួបប្រជាជននៅអាមេរិក200លានអ្នកជាងហ្នឹងមិនបាច់ជួបទាំងអស់ទេជួបតែទូតមួយទេព្រោះទូតហ្នឹងតំណាងឲ្យប្រទេសគេដោយដូចគុណនៅពេលនេះអញ្ចឹងប្រសងយើងវេប្រសងអតីតអនាគតអីក៏ពិតមែនប៉ុន្តែលោកជាអ្នកសម្រេចនៅពេលនេះណាដល់តែអស់សិទ្ធអាហ្នឹងទៅអ្នកក្រោយមកបន្តទៅទៀតយល់ទេហ្នឹងហើយ សូមសួរព្រះអង្គអំពីសិក្ខាបទទី10សួរថាម៉េចចេះបងអឺសេវែងពេកអឺសិក្ខាបទទី10ដែលព្រះអង្គខានអឺរឿងខានប្រាក់ខានអីគាត់ជាតិរូបជាតិរូបព្រះព្រះមានរឿងហេតុអីបានជាមានសិក្ខាបទណាទី1អឺទី2សម័យឥឡូវនេះទីរឿងលុយកាក់នឹងមានបញ្ហាច្រើនណាស់ក្នុងវត្ត ហ្នឹងហើយជាមួយលោកជាមួយគណៈកម្មការជាមួយអីសពតាមសពចាដោយគណៈចង់សួរថាតើខ្ញុំជាពុទ្ធខ្ញុំគណៈជាពុទ្ធបរិស័ទគួរគិតយ៉ាងណាដើម្បីកុំឲ្យប៉ះពាល់ទៅរឿងបញ្ហាដូចនេះរឿងនេះគឺជារឿងដែលត្រូវឯកភាពគ្នា រវាងប្រសង់ផងណាពីព្រោះយើងមកយើងធ្វើការជាមួយប្រសង់ ហើយការយោគយល់អធិស្ស្រ័យគ្នានឹងគឺសំខាន់ណាស់ពាក់ព័ន្ធជាមួយនឹងការយោគយល់ជួនកាលយើងបន្ទោសតែប្រសងអ្នកកាន់ពេកក៏អត់ត្រូវដោយសារអីដោយសារយើង ខ្វះការចាត់ចែងឲ្យលោករស់នៅដោយស្រួលដូចជា ស្រុកនេះអីមិនសូវវាពិបាករឿងជូនលោកជូនអីពិបាកមិនដូចស្រុកខ្មែរទេមែនទេហ្នឹងតាមតំបន់តាមអីយើងពិបាកអាត្មាមិនចិត្តថាយ៉ាងម៉េចទេ អឺបើអាត្មាអាចឲ្យជាបទពិសោធន៍ដែលអាត្មាធ្វើហើយប៉ុន្តែមិនប្រកាសថាអ្វីដែលអាត្មាធ្វើហើយនឹងវាពិតជាអ្នកដតីអាចធ្វើបានដែរទេវាតាមតំបន់តាមកលៈទេសៈអញ្ចឹងបានជាញោមម្នាក់គាត់ដឹកនាំវត្តមួយនៅខេត្តតកែវដែរហើយវាចិត្តតែឆ្លោះគ្នាហើយគាត់សួរថាតើអាត្មាដឹកនាំមិនបានអត់ឆ្លោះគ្នា បានអាត្មាប្រាប់ថាអាត្មាក៏មិនបានចេះចំណេះនឹងមកពីគ្រូណាប្រាប់ដែរដោយព្រូស្លីញខ្ញុំស្គាល់ព្រូស្លីព្រូស្លីហៅលីសៀវឡុងហ្នឹងគាត់និយាយមួយម៉ាត់ថ្មយកទៅគិតគាត់ថាក្បាច់គុណដែលពូកែមិនមែនវាយតាមក្បាច់ទេគឺទល់តែបំបែកក្បាច់បំបែកស្នៀតតាមកលៈទេសៈប្រែប្រួល flexible ហ្នឹងដូចគាត់បញ្យល់ថាដូចជា water អញ្ចឹងកាលណាវាវាចូលទៅក្នុងពេងវានឹងคล้ายជាពេងវាចូលទៅក្នុង teapot it becomes teapot អ្នកស្មាស្ដាប់គាត់ស្គីសម្ភារគាត់ណាគឺថាវាវាវាត្រូវតែមានចលនាដូចទឹកចឹងកាលណាវាចូលទៅក្នុងពេងវានឹងคล้ายជាពេងកាលណាវាចូលទៅក្នុង teapot វានឹងคล้ายជា teapot ណាប៉ុន្តែហ្នឹងហ่ะអញ្ចឹងហ่ะ មហូបដែលយើងឆ្ងាញ់មិន ប្រកាសថាឆ្ងាញ់គេទេមហូបដែលខ្មែរឆ្ងាញ់មិនប្រកាសថាអាមេរិកឆ្ងាញ់ឆ្ងាញ់ទេអញ្ចឹងអ្វីដែលអាត្មាដឹកនាំជោគជ័យមិនប្រកាសថាគេយកទៅធ្វើតាមជោគជ័យទេកូនសិស្សអាត្មាមួយពីមុនអាត្មាកាចណាញាតិញោមអាត្មាទៅបរៀនសក្តិវត្តក៏អាត្មាឲ្យចូលរៀនដែរតែចូលរៀនសិស្សអាត្មាចេញមកវិញមកធ្វើសក្តិវិញចុះហើយសិស្សអាត្មាលោកមិនយល់ពីកំណត់ដែលអាត្មាដឹកនាំទេអាត្មាបរៀនវ័យលោកឲ្យលោកតាមស្រឡាញ់អាត្មាទៅណាលោករត់តាម ប៉ុន្តែយើងមិនមែនយកតែវិធីកាចយកទៅប្រើទេយើងគិតគេដូចជាឪពុកចឹងបាន ស្អីយើងចែករំលែកលោកឈឺយើងគិតទាំងអស់ដូច្នេះអាការកាចរបស់យើងនឹងវាទៅជារឿងដែលគេអត់គិតទេពីព្រោះគេបានចេះដោយសារយើងកាចនឹងដល់ទៅយកយកតែវិធីកាចយកទៅបរៀនសិស្សបាតកម្មចៃណាំងលើកតលាក់ទឹកលោកធ្វើតាមកាយវិការអាត្មាទាំងអស់អាត្មានិយាយធ្វើម៉េចលោកសួរអញ្ចឹងកាចម៉េចធ្វើអញ្ចឹងទីបំផុតចៃណាំងរត់កដាភាសា លោកទេមកថឹងកណាចាញ់ឲ្យទៅរួចឯងដូច្នេះ គ្រាន់តែធ្វើតាមគេដោយខ្វះបច្ចេកទេសខ្លួនឯងវាមិនប្រកបទេអញ្ចឹងបានជាអ្វីដែលអាត្មាអាចសម្ដែងធូរបានអញ្ចឹងមិនញាតយមថាអាត្មាសម្ដែងទៅស្ដាប់បានអាត្មាមិនមែនមើលទៅកពីទេនិយាយរឿងស្អីក៏អាត្មាមើលដែរសូម្បីតែខោនិយាយក៏អាត្មាស្ដាប់ដែរប៉ុន្តែអាត្មាមិនមែនទៅជប់ចិត្តជាមួយរឿងគឺយកពាក្យល្អល្អណាយកពាក្យល្អល្អហ្នឹងហើយយកពាក្យល្អល្អជាងកាលរឿង movie អាត្មាយកមកទេសនា ហើយទៅសេសភៅទៀតដោយអាត្មាគិតថាមុននឹងគេនិពន្ធបានមួយរឿងណាអ្នកដែលអាចនិពន្ធរឿងបានមិនមែនមនុស្សល្ងងទេគឺជាមនុស្សអ្នកចេះដឹងហើយនៅក្នុងនោះប្រកាសជាមានកត្តាអប់រំច្រើនណាស់ប៉ុន្តែមានប្រយោជន៍ឬអត់អាស្រ័យយើងអ្នកមើលមែនទេអាស្រ័យយើងអ្នកមើលទេល្អឬអត់ប៉ុន្តែធัวសរុបរួមព្រះអង្គថាអធិករណៈសមថៈ មាន7ហើយនឹងសារានិយធัวឬក៏អបរិហានិយធัวនេះជាធัวគោលនៅក្នុងសង្គមណានីមួយมันអាចបែកគ្នាมันអាចទាស់គ្នា គឺនៅពេលដែលប្រព្រឹត្តតាមអបរិហានិយធัว7នឹងអាចនិយាយចឹងគឺព្រមព្រៀងគ្នាប្រជុំវៃវៃយកកិច្ចការប្រជុំជាសំខាន់ ត្រូវលើកលែងប្រជុំក៏ព្រមព្រៀងគ្នាប៉ុន្តែមិនមែនឈប់ប្រជុំទេឈប់មកជួបគ្នាទេគ្រាន់តែអូរវល់យើងលើកទៅថ្ងៃមួយទៀតដល់ថ្ងៃនឹងប្រជុំទៀតហើយប្រជុំនឹងត្រូវដកបញ្ហាផ្ទាល់ខ្លួន ហើយនឹងបញ្ហារួមឲ្យដាច់ពីគ្នាប្រសិនបើយើងប្រជុំកិច្ចការងារវត្តកិច្ចការសមាគមកិច្ចការស្អីក៏ដោយ យកបញ្ហាផ្ទាល់ខ្លួនយកមកបញ្ចេញកំហឹងយើងអត់យកបញ្ហារួមយកមកគិត គង់តែបែកគ្នាប្រជុំក៏បែកគ្នាដែរពីព្រោះយើងយកអារម្មណ៍មនុស្សធម្មតាយកមកគិតអញ្ចឹងមិនសួរថាដោយអាត្មាធ្លាប់ដឹកនាំតាំងពីមុនមកជាមួយនឹងអ្នកធ្វើការជាមួយអាត្មាសួរថាតើគេធ្វើត្រូវចិត្តអាត្មាទាំងអស់ទេមិនមែនទេអាត្មានិយាយប្រាប់ទៅចុះមានញោមខ្លះគាត់មកនិយាយអាក្រក់ពីអ្នកធ្វើការជាមួយអាត្មាហ្នឹងហើយអាត្មានៅតែហៅគាត់មកប្រជុំហៅគាត់មកប្រជុំគាត់ថាអាត្មាហ្នឹងដូចថាកាន់ជើងខាងនោះ ថ្មអត់កាន់ជើងទេថ្មពន្យល់ថាក្នុង នាមអាត្មាជាអ្នកដឹកនាំអាត្មាមិនអាចញញឹមដាក់នរណាម្នាក់បានទេយល់ទេក្នុងនាមអាត្មាជាអ្នកដឹកនាំអាត្មាមិនអាចញញឹមដាក់នរណាតែម្នាក់បានទេគឺអ្នកធ្វើការទាំងអស់ទោះបីអាត្មាពេញចិត្តក៏ដោយមិនពេញក៏ដោយអាត្មាត្រូវញញឹមដាក់ទាំងអស់គ្នាអាត្មាត្រូវនិយាយរស់ទាំងអស់គ្នាឲ្យកម្លាំងចិត្តទាំងអស់គ្នា តែបើអាត្មាអត់មានទួលនទីអាត្មាមិនហៅទេអញ្ចឹងមិនហៅទេ ប៉ុន្តែដោយសារយើងមានទួនាទីធ្វើការទាំងអស់គ្នាទោះបីចិត្តនេះចិត្តនេះវាអត់ពេញចិត្តទេតែត្រូវតែហៅគាត់ពីព្រោះគាត់មានទួនាទីនៅក្នុងនឹងយកការងារ រួមនឹងមកសំខាន់ជាសំខាន់មើលអនាគតវត្តនឹងជាសំខាន់អ្នកធ្វើការងារវត្តត្រូវមើលអនាគតវត្តបើសិនជាយើងអត់មើលអនាគតជា សំខាន់ទេយកកំផឹងផ្ទាល់ខ្លួនយកមកដោះស្រាយមិនយូរមិនយូរមិនយូរទេយល់ទេ គឺត្រូវតែយកបញ្ហារួមនឹងហើយជាប់បញ្ហារួមចង់ឆ្លោះគ្នាអីឆ្លោះទៅនៅពេលរាល់ការប្រជុំគាត់លើករឿងតខ្លួនទាំងអស់ថ្មឲ្យលើកដែរក៏ប៉ុន្តែថ្មសួរសិនថាលើកដើម្បីឆ្លោះឬក៏លើកដើម្បីឲ្យថ្មដោះស្រាយមិនមែនធម្មតាទេដាត់ថ្មីគង់តែវាប៉ះលៀងចានយូរគង់តែបែកដើរយូរគង់តែចពុកជើងធ្វើការជាមួយគ្នាគង់តែប៉ះវាគ្មានសង្គមណាដែលអត់ប៉ះសំបីប្រពុតអ្នកគ្រប់គ្រងក៏រឿងដែរមែនអត់ រឿងរឿងចោះប៉ុនសំខាន់យើងដោះស្រាយបានអត់សំខាន់មិនមែនថាទល់តែដើមដែលដួលទេប៉ុន្តែដួលហើយងើបរឿងវិញរួចអត់រឿងហ្នឹងគឺអញ្ចឹងសំខាន់មិនមែនថាមួយជីវិតត្រូវតែជោគជ័យទេប៉ុន្តែបរាជ័យម្ដងហ្នឹងទៅយើងមានកម្លាំងចិត្តក្រោកឡើងវិញដែរឬអត់សំខាន់គឺអញ្ចឹងបងដូចជាកលែងអាត្មារឿងលុយកាក់អត់ដែលមានបញ្ហាអីទេអាចាយ គ្រប់តួនាទីទាំងអស់មានអ្នកកាន់ខាងផ្សព្វផ្សាយនឹងផ្សេងទៅ មានអ្នកកាន់ខាងលុយកាក់ដែលលោកអាពាតនឹងផ្សេងទៅ មានអ្នកកាន់ខាងពុទ្ធបូជានឹងផ្សេងទៅថ្មឲ្យមានការងារច្រើនគ្នាហើយប្រៀបធៀបមើលជាមួយនរណាមានការងារល្អជាងហើយបរិញ្ញាឲ្យចេះធ្វើរបាយការណ៍របាយការណ៍ត្រូវឡើងមករាល់ខែថ្មមិនដែលប៉ះលុយមួយរៀលប៉ុន្តែលុយមិនបានថ្មដឹងចឹងណាហ្នឹងហើយ ហើយឲ្យហើយយើងឲ្យកម្លាំងចិត្តគេធ្វើឲ្យកុំស្ដីមនុស្សញាតិញោមបើចង់ប្រើមនុស្សកុំស្ដីបន្ទោសមនុស្សជាង10ឆ្នាំដែលអាត្មាបង្កើតវត្តនេះអាត្មាមិនតាន់បានស្ដីបន្ទោសញោមណាម្នាក់ឲ្យគាត់បាក់មុខទេឬក៏កុំឆាប់ទៅជាស្រាលពេកជាងការទៅបនមួយគ្នាគាត់បានស្និទ្ធមួយមកគាត់រៀបការពីញោមនេះចេះចេះចេះចេះចេះអាត្មាគ្រាន់តែលឺហើយក៏លឺទៅលឺហើយគ្រាន់តែប្រមូលទិន្នន័យឲ្យបានច្រើនទុកពេលប្រជុំអាត្មាអត់បានចាក់ ភ្លើងបន្ថែមឯងបើសិនបើយើងលឺអើអញ្ចឹងមិនទៀតអើអញ្ចឹងមិនទៀតកកាយគ្នាកាន់តែស្អប់គ្នាយល់ទេយល់ទេយល់ទេអញ្ចឹងទល់តែតិចធ្ងន់បន្តិចហើយអាត្មាមិនដែលនិយាយសោះឡើយបញ្ហាវត្ត ពេលនៅ ខាងក្រៅជួបគ្នាខាងក្រៅអាត្មាអត់និយាយទេនិយាយតែធម្មតាការងារទៅធ្វើអីធ្វើអីតែបញ្ហាវិបត្តិស្អីដែលត្រូវដោះស្រាយអត់និយាយពេលហ្នឹងឯង ចាំភាគីទាំងសងខាងហ្នឹងមកជួបគ្នាសិនហ្នឹងហើយហើយមុននឹងប្រជុំបើដឹងថាមានបញ្ហាអីអាត្មានឹងសួរថាតើការលើកបញ្ហានេះឲ្យអាត្មាដោះស្រាយឬក៏លើកក្រុមតែជាការជៀសកំហឹងដាក់គ្នា បើ ជាអញ្ចឹងគ្មានដំណោះស្រាយទេ ទីបំផុតណាគ្នាគាត់ទាំងអស់គាត់បាននិយាយពាក្យមួយអាត្មាសប្បាយចិត្តគាត់ថាទោះបីយ៉ាងណាគាត់ទុកអាត្មាជាបាសាំងទឹកមួយ ជាបាសាំងទឹកមួយនៅពេលដែលវាឆេះអីឆេះទៅប៉ុន្តែមានបាសាំងទឹកមួយជួយប្រលត់យល់ទេហ្នឹងហើយអញ្ចឹងបានជាអាត្មាមិនចង់ប្រឡូកប្រឡាក់ខ្លួនឯងឲ្យវាពាក់ព័ន្ធរឿងលុយកាក់ច្រើនដោយសារមិនចង់កើតរឿងជាមួយនឹងឲ្យអ្នកដតីគេកាន់អញ្ចឹងទៅដោយសារអីនៅពេលដែលវាមានបញ្ហាយើងវាអត់ពាក់ព័ន្ធទេក្នុងនឹងយើងនៅជាបុគ្គលសំណុកនិយាយគេ តែបើយើងខ្លាយទៅជាបុគ្គលដែលគេសង្ស័យហើយពិបាក មែនទេហ្នឹងហើយកាលណាយើងទៅជាបុគ្គលដែលគេសង្ស័យហើយ ពាក្យយើងត្រូវក៏គេថាដោះសារដែរអត់ត្រូវទាំងអស់អញ្ចឹងបើលុយហ្នឹងមកពីណាក៏ដោយខ្មែរដាក់ទៅតាមចំណេញចំណេញចំណេញចំណេញចំណេញលបាយការយ៉ាងម៉េចយ៉ាងម៉េចវាមិនត្រូវយ៉ាងម៉េចយ៉ាងម៉េចយើងនៅរស់រឿងបានក៏ប៉ុន្តែប្រសិនបើវានៅ ក្នុងរបស់យើងយើងជាអ្នកគ្រប់គ្រងទាំងអស់អាចនឹងមានទ្រឹស្ដីមួយធម្មននៅលើស្រូវហើយ មែនទេទោះបីយើងបរិសុទ្ធយ៉ាងណាក៏ដោយអញ្ចឹងអាត្មាបង្កើតពាក្យមួយឬក៏ចេះពីគេមិនដឹងទេពាក្យនោះអាត្មាតែនិយាយថាមនុស្សដែលពូកែពិតប្រកបមិនមែនមនុស្សពូកែធ្វើខ្លួនឯងគឺមនុស្សពូកែចាត់ចែងការងារយល់ទេពីព្រោះដៃយើងមានតែពីរកម្លាំងយើងបើលើកអីវ៉ាន់បាន50គីឡូអីអស់តែបើយើងចេះប្រើមនុស្សគេនឹងទទួលជំនួសយើងច្រើនដូចអាត្មាដើររាល់ខែអញ្ចឹងបាន មុនមកហ្នឹងលោកគ្រូម្នាក់គាត់មកសួរថាឆ្ងល់ថាលោកគ្រូអត់ដែរនៅកន្លែងទេដើររហូតនៅខ្មែរក៏ស្មាដើរដែរប៉ុន្តែហេតុអីបានជាប៉ុនម្ដងម្ដងចាត់ចែងមានរបៀបម៉េះដូចជាមិនរញ៉េរញ៉ៃសោះមិនសូវមានមេក្រូហីទៅលលូនចឹងថាមិនមែនព្រះឲ្យទេអានឹងមកពីការរៀបចំយើងបកគលឲ្យគេឲ្យគេសិក្សាឲ្យគេរៀនសូត្រឥឡូវប្រសងចេះដឹងច្រើន ផ្នែកកុំព្យូទ័រផ្នែកសិក្សាឲ្យលោករៀនទាំងអស់ផ្នែកកាត់តវីដេអូផ្នែកកាត់តធัวពីមុនអាត្មាតេឲ្យកន្លែងអង្គុយស្ដាប់កាត់ផងអីមកពិបាកអញ្ចឹងឲ្យលោករៀនរៀនទៅតេឲ្យបកគលឲ្យតេឲ្យបកគលឲ្យតំណាមសំកាត់ចោលស្រួលផ្សាយប៉ុស្តិ៍វិទ្យុវាកាន់តែច្រើនឡើងឡើង16 17ស្ថានីយ៍វិទ្យុហើយធ្វើម្នាក់ឯងធ្វើមិនតាន់អញ្ចឹងបកគលឲ្យគេជំនាញរៀងខ្លួននេះខាងវៃសភៅនេះខាងស្អីស្អីស្អីស្អីចាត់ចែងឲ្យគេវា វាមិនអស់ទេបកលឲ្យគេមិនជារឿងអីគឺជាការបន្ធូរកិច្ចការងាររបស់យើងហើយចែករំលែកទៅលៀបសការអីចែកទៅគេពេញចិត្តនឹងធ្វើឲ្យយើងអញ្ចឹងណាដោយព្រះសម្មាសម្ពុទ្ធបើព្រះអង្គប្រកែតែម្នាក់ឯងពុទ្ធកិច្ច5យ៉ាងមួយព្រឹកបិណ្ឌបាត់ល្ងាចសៀលសំដែងធម៌ប្រលប់ឲ្យអវត្តវិខសំយុបដោះស្រាយប្រស្នាទេវតាទៀតពេលព្រឹកប្រមាណមើលបណិស័យទៀតបើធ្វើតែម្នាក់ឯងអាលាយូរហើយប៉ុន្តែមុននឹងព្រះអង្គទៅព្រះអង្គស្ថាបនាភិក្ខុនៅក្នុងអេតតកៈដ៏ច្រើន អង្គនេះប្រកែបញ្ញាអង្គនេះប្រកែខាងរិទ្ធអង្គនេះប្រកែខាងអ្នកសិក្សាច្រើន អង្គនេះខាងឧបថាគឺថាឲ្យទៅគេដល់តែឲ្យទៅគេព្រះអង្គត្រូវគេឲ្យមកវិញគឺភាពស្មោះត្រង់របស់សាវកមែនទេប្រើមនុស្សកុំប្រអាប់មនុស្សប្រើមនុស្សត្រូវឲ្យទឹកចិត្តមនុស្សបើមិនទុកចិត្តមនុស្សកុំប្រើយល់ប្រើមនុស្សត្រូវទុកចិត្តមនុស្សហើយកុំនិយាយអាក្រក់ពីក្រោយខ្នងមនុស្សដែលយើងប្រើឲ្យសោះ តែកាលណាយើងល្អទៅមុខឲ្យប្រើប្រើប្រើមកប្រាប់នឹងតាមទៅអាត្មាក៏មិនទុកចិត្តមួយហ្នឹងដែរពាក្យនេះតលើដល់គេអស់ទឹកចិត្តបំរើយើងហើយមែនទេហ្នឹងហើយជារឿងសាមញ្ញធម្មតាហ្នឹងហើយសរសើរមនុស្សពីក្រោយខ្នង ធ្វើឲ្យមនុស្សសบายចិត្តណាស់ញាតិញោមអញ្ចឹងណាធ្វើឲ្យមនុស្សសบายចិត្តដោយអាត្មានៅជាមួយគ្រូអាត្មាគ្រូអាត្មាមិនដែលសរសើរអាត្មាពីមុខទេប្រាប់តែអាត្មាមុខកមុំកមុំអាត្មាខ្មាស់គេចង្អប់ ជាងការប្រើឲ្យស្មាសរសេរបានអញ្ចឹងទៅ លោកថាលោកនេះសរសេរមកតែក្តាមវាទៅខ្មាស់កមុំកមុំដល់ហ្មងកាលនោះទំពេញកន្លោះអន់ចិត្តមិនមែនអត់អន់ចិត្តទេណាប៉ុន្តែដល់ពេលលោកទៅស្រុកអាត្មានិយាយប្រាប់ញោមក៏ដោយនិយាយប្រាប់ចាស់ចាស់គណៈកម្មការក៏ដោយលោកថាងសិស្សទាំងអស់នៅ សង្ឃឹមតែព្រះអង្គសានសុជាមួយ មើលទៅលោករៀន ទៅមុខសង្ឃឹមចរិតលោកក៏ល្អ ពាក្យនឹងអត់បានលឺផ្ទាល់ពីលោកឯងប៉ុន្តែទៅស្រុកញាតិញោមនិយាយប្រាប់អានឹងសុបាយជាងគេសរសើរពីមុខទៀតរត់តខំយើង ខ្លាចបាក់មុខយើងខ្លាចធ្វើអីមិនសមរម្យត្រូវគេតេះដៀលរត់តខំធ្វើល្អដូច្នេះខាងក្រោយមនុស្សបើយើងសរសើរគឺនាំឲ្យគេសប្បាយចិត្តហើយបើយើងចង់តេទៀនគឺតេទៀនពីមុខពីខាងមុខកុំនិយាយពាក្យខ្សឹប ខ្សៀវបើយើងថាទេមិនហ៊ានឯខ្លាចខឹងមិនហ៊ានរហូតត្មងទៅល្អកុំមិនហ៊ានតែពីមុខពីក្រោយហ៊ាន គឺសំដែងថាយើងជាមនុស្សអាក្រក់ខាងមុខមិនហ៊ានតែពីក្រោយហ៊ានយើងមនុស្សអាក្រក់ឲ្យកុំទៅរួយណាយើងហ្នឹងយើងហ្នឹងយើងហ្នឹងមែនទេហ្នឹងហើយបើមិនហ៊ានពីខាងមុខខាងក្រោយកុំហ៊ានតែមកតែបើហ៊ានត្រូវហ៊ានខាងមុខបើហ៊ានខាងមុខមិនបាន ខាងក្រោយក៏កុំ កុំហ៊ានដែរអាត្មានៅចិត្តអាត្មានឹងមានញាតិញោមខ្លះគាត់គាត់ហ៊ានប្រាប់អាត្មាអាត្មាទេអីមិនសមគាត់ប្រាប់អាត្មាយល់ថាអ្នកដែលប្រាប់អាត្មានឹងគឺជាអ្នកស្រឡាញ់អាត្មាពិតប្រាកដពីព្រោះគាត់ព្រួយបារម្ភខ្លាចអាត្មានិយាយទៅប៉ះពាល់គេអីចឹងគាត់មកថ្វាយអង្គមប្រាប់មានន័យថាចិត្តគាត់បារម្ភពីយើងមែនប៉ុន្តែអ្នកខ្លះអត់ទេណាគេប្រាប់ចឹងខឹងនឹងមកពីមិនយល់ឃើញទេអ្នកដែលហ៊ានប្រាប់ចំណុចខុសរបស់យើងស្មើនឹងគេប្រាប់កំណប់ឲ្យយើង ពីព្រោះយើងមើលខ្នងខ្លួនឯងអត់ឃើញទេមែនទេមែនទេមើលតែចង់ញឹមខ្លួនឯងមិនច្បាស់ផងមែនទេហ្នឹងហើយបានគេប្រាប់ អ្វីដែលគេប្រាប់មកហ្នឹងគឺល្អមែនតើហ្នឹងចឹងអឺហើយញោមសួរថាតើត្រូវធ្វើយ៉ាងម៉េចហ្នឹងសំខាន់គឺការឯកភាពគ្នាដាក់គោលដៅមួយយកមកប្រជុំថាតើយើងត្រូវដោះស្រាយយ៉ាងយ៉ាងណាហ្នឹងហើយសំខាន់ណាស់ហើយវត្ត នេះទៅតែការថ្មីទៀតមកថាស្រួលវាអត់តន់ទៅជាទម្លាប់អីមួយទេអញ្ចឹងស្រេចលើយើងអ្នកដំបងគេហ្នឹងតើយើងចង់ឲ្យវត្តហ្នឹងទៅជាយ៉ាងណាបើវត្តហ្នឹងវាយូរហើយជួនកាលវាទម្លាប់មកបាក់កែហ្នឹងហើយដោយអាត្មាបង្កើតវត្តថ្មីនោះអាត្មាអត់បានទៅតោះជាមួយនរណាទេប៉ុន្តែចង់ដឹកនាំតាមរបៀបថ្មីមួយដែលអាត្មាគិតឃើញអាត្មាចង់បំបត្តិប្រពៃណីដែលចាស់កម្រិលខ្លះដែលធ្វើមិនឲ្យមានសេចក្តីសុខក្នុងសង្គមសង្ឃ ម៉ាត់ដើររៀនច្រើនដើររៀនច្រើនគឺការប្រកាន់បពពួកនឹងខ្លាំងមែនទែនអាមាទៅពីចងាយគេមិនដែលចាត់ទៅប៉ុនទេគេឲ្យតកូនអ្នកស្រុកទៅប៉ុនហើយយើងម៉ែឪនៅឆ្ងាយគ្រូអាត្មាអប់រំល្អណាស់នៅពេលដែលលោកទៅបរៀននៅស្រុកអាត្មាណាលោកគិតលោកដែលមកពីចម្ងាយខ្លាំងជាងលោកកូនស្រុកហើយលោកប្រជុំប្រាប់អាត្មាថាណេនណេនទាំងអស់គ្នាកុំអន់ចិត្តកណាគិតអ្នកមកពីចម្ងាយច្រើនជាងមិនមែនលំអៀងទេ ព្រោះអីលោកមកពីចម្ងាយម៉ែឪនៅឆ្ងាយឃើញទេបើឈឺថ្កាត់អីមិនងាយដឹងដល់ម៉ែឪកាលនោះមានមានទូរស័ព្ទណាហ្នឹងហើយយើងមិនសូវបានអីក៏ពិតប៉ុន្តែម៉ែឪនៅចិត្តនេះគឺជាគំនិតអ្នកដឹកនាំណាគិតកូនចឹងដល់តអ្នកអត់ធ្លាប់រៀនសូត្រដឹកនាំគ្នាលោកប្រហែល4 10អង្គហ្នឹងលោកចាត់តែគ្នាលោកហ្នឹងទៅបន់លោកមកពីឆ្ងាយមកអត់បានទៅបន់ឯកដែរអាហ្នឹងមករៀនតែមានមកបន់អីហើយចុះលោកសង់យើងរស់ដោយសារអី រស់រសាទុកបានប៉ុននឹងតាវត្តប៉ុនជាប់ហ្នឹងហ่ะអាត្មាចង់រំលាយពាក្យថាកូន ស្រុកក្រៅស្រុកបានជាបង្កើតវត្តហ្នឹងហើយអាត្មាអត់ព្យាយាមចាំថាតើកូនចៅអាត្មាមកពីខេត្តណាស្រុកណានេះមកដំបងដាក់លក្ខខណ្ឌហើយអាត្មាអត់ព្យាយាមចាំអានេះមកពីខេត្តនេះនេះមកពីខេត្តនេះឲ្យតែចូលមកតំណឹងអាត្មាថាកូនចៅអាត្មាទាំងអស់អត់អត់ចង់ចង់ចាំថាមកពីខេត្តណាទេមកពីខេត្តអាត្មាក៏ដោយជាប់សាច់ឈាមអាត្មាក៏ដោយមកឲ្យអាត្មាគ្នាទាំងអស់មានអីឆានទាំងអស់គ្នា គឺយើងទាំងអស់គ្នាជាម្ចាស់ទាំងអស់គ្នាឲ្យតាំងចិត្តថាជាម្ចាស់ទាំងអស់គ្នាធ្វើអីខុសត្រូវដឹងថាខូចកិត្តិយសទាំងអស់គ្នាអញ្ចឹងណានៅពេលក្រោយអ្នកឯងចេញទៅណាក៏ចេញចោះប៉ុន្តែនៅពេលខណៈពេលនៅនឹងអត់ឲ្យតាំងចិត្តជាភ្ញៀវឯងឲ្យតាំងចិត្តថាជាម្ចាស់កន្លែងថែរក្សាទាំងអស់គ្នា ស្រឡាញ់កិត្តិយសទាំងអស់គ្នា ទៅនៅជាមួយគ្នាបាននឹងចឹងប៉ុន្តែវាអាស្រ័យលើការចាត់ចែងនឹងមានអ្នកស្ម័គ្រចិត្តអត់ ដូចជាកាន់បច្ច័យឲ្យលោកកាន់ស្អីស្អីអញ្ចឹងគឺថាទល់តែមានការឯកភាពគ្នាញាតិញោមស្រស់ស្រួលគ្នាហើយយើងស្ម័គ្រចិត្តជួយកិច្ចការងារហ្នឹងហើយបើសិនជាឥឡូវយើងថាឲ្យទៅកាន់ហើយយើងចាត់កិច្ចការងារហ្នឹងមិនបានល្អវានៅតែបញ្បញ្ហាអញ្ចឹងសំខាន់គឺគឺបណ្ដោះគំនិតថាធ្វើម៉េចឲ្យវត្តនឹងរីចំបាទគុំគុំយកកិត្តិយសម្នាក់ឯងម្នាក់ឯងធ្វើអីក៏ដោយកុំយកអញនឹងយកមកប្រើយល់ទេ ដើម្បីការងាររួមនឹងរីកចម្រើនទៅមុខកុំយកអញនឹងយកមកប្រើដោយអាត្មាចឹងអាត្មាប្រកាស តាំងពី ទៅទេកើតកន្លែងអាត្មាអាត្មាប្រកាសឥឡូវនេះក៏នៅតែប្រកាសអញ្ចឹងអាត្មាមិនចូលចិត្តរឿងដដើមសង្កេតគ្នាទេដដើមតំណែងគ្នាស្អីក៏អាត្មាមិនដដើមនេះតាំងចិត្តអញ្ចឹងតាំងពីប្រកាសដីដំបងថ្ងៃវេដីដំបងអាត្មាប្រកាសថាអាត្មានឹងជួយកន្លែងនេះ3ឆ្នាំមានន័យថា ទូកដែលមិនតន់ចេញសោះអាត្មាប្រឹងរុញជួយឲ្យចេញនៅពេលដែលឯងមានលបឿនហើយទៅខ្លួនឯងចុះអាត្មានឹងឈប់ប៉ុន្តែបើនៅតែទៅ មិនរួចទៀតអាត្មានឹងបន្ថែមជួយ2ឆ្នាំទៀតឲ្យគ្រប់5ឆ្នាំប៉ុន្តែគ្រប់5ឆ្នាំហើយបើកន្លែងហ្នឹងវានៅតែកំសត់ទៀតវានៅតែមានបញ្ហាទៀតអាត្មាមិនចោលអាត្មានឹងជួយតទៅទៀតប៉ុន្តែក្នុងរយៈកាលនេះអ្នកណាមានសមត្ថភាពអ្នកណាចង់ដឹកនាំម្ដង ចង់មកធ្វើជាអ្នកដឹកនាំម្ដងអាត្មានឹងឲ្យ ចឹងប្រការអញ្ចឹងរហូតមកដល់ពេលនេះក៏អញ្ចឹងកាលណាយើងដាក់ឲ្យទលាយ៉ាងនេះចិត្តនឹងវាអត់ប្របែកវាអត់បានភ័យព្រួយថានរណាមកប្លន់វត្តអញទេនៅពេលដែលគេចង់គ្រប់គ្រងបន្តអាត្មាគិតថាដូចគេដកភារៈពីយើងអញ្ចឹងឲ្យយើងទំនេរឲ្យយើងបាន relax មែនទេកុំព្រួយភ័យឡើយ ប៉ុន្តែអ្វីដែលយើងមិនចង់បោះចោលហ្នឹងគេមិនឲ្យចោលទៀតណាអាដែលយើងចង់ចោលហ្នឹងគេមិនឲ្យចោលអាយើងចង់ទៅវិញទេតែពិបាកមែនទេហ្នឹងហើយប៉ុន្តែឥឡូវអាត្មាបានជាអាត្មាគិតអញ្ចឹងណាញាតិញោមអាត្មាគិតថាអ្នកខ្លះគ្រប់គ្រងអីគឺថាបើគេឲ្យយោបល់អីចាំឲ្យងាប់សិនពិបាកនិយាយគ្នាណាមនុស្សអញ្ចឹងណាមិនម៉េចចាំឲ្យងាប់សិនបាក់និយាយគ្នាណាយល់ទេ ទោះបីធ្លាប់មានក៏ត្រូវតែកម្ចាត់គំនិតនេះចោលត្រូវហើយតែងាប់ទៅគេធ្វើម្ដងហើយប៉ុន្តែយើងបង្រៀនគេឲ្យគេធ្វើទាំងដែលយើងមើលឃើញទៅវាមិនមែនទេដោយអាត្មារាល់ថ្ងៃអាត្មាដើរបានដោយសារអីអាត្មាមុនដំបងលឺញាតិញោមថាអូយវត្តយើងអស់លោកម្ចាស់គ្រូទៅមិនកើតទេដំបងរៀងអដែរដល់គិតយូរយូរទៅពាក្យនេះអត់ល្អទេ មានន័យថាអាត្មាជាអ្នកដឹកនាំដែលខ្វះសមត្ថភាពគ្មានការចាត់ចែងគ្មានទស្សនវិស័យពេលដែលខ្លួនឯងងាប់បាត់ឬក៏ស្អីបាត់វត្តអញ្ញៃមានន័យថាអត់បានរៀបចំទុកអ្នកខ្លះស្រឡាញ់ពាក្យហ្នឹងប៉ុន្តែពាក្យហ្នឹងមិនគួរស្រឡាញ់ទេមានន័យថាយើងបង្កើតយើងគិតនោះ4 10 20 30ឆ្នាំទៀតនោះថាអត់ពីអញទៅនៅតែដើរទៅមុខរួចកុំកុំពេលគេយើងឈប់នឹងមានចេតនាឲ្យគេវិនិច្ឆ័យអ្នកធ្វើវត្តជួនកាលអញ្ចឹងតើកាលណាខឹងហើយ លោកក៏ដោយស្អីក៏ដោយតែអញខឹងអីចង់កំតិចវាវិញកុំអញ្ចឹងអាត្មាមានចេតនាមួយដែលឲ្យញាតិញោមហ្នឹងចង់ឈប់ក៏គាត់ឈប់កើតដែរមិនត្រូវបំភ្លេចគុណសម្បត្តិអ្នកមុនទេញាតិញោមណាប្រវត្តិហ្នឹងគឺត្រូវមានប្រវត្តិអាត្មានឹងធ្វើធ្វើបដាបដាអ្នកដែលមានគុណសម្បត្តិតាំងពីចាប់ផ្ដើមដំបូងឡើយអាត្មានឹងសរសេរទុកដាក់រូបថតទុកនេះចាប់ផ្ដើមដំបូងមានគ្នាប្រហែលអ្នកត្រូវត្រូវរំលឹកគុណអ្នកមុនជានិច្ច ជួនកាលលោកបកែទេសនារឿងដឹងគុណប៉ុន្តែលោកភាកច្រើនអត់ដឹងគុណអ្នកមុនទេហ្នឹងហើយឡើងធ្វើសក្តិក្រោយបន្ទោសទៅសក្តិមុនរហូតមើលលោកមួយអង្គឡើងធ្វើសក្តិជេរសក្តិមុនសគាត់អីហ្នឹងណាព្រោះសក្តិមុនលោកធ្វើពហិតធ្វើអីជាពាក់គេនៅប្រហែលដូចជា18លានទៀតជេរថាងាប់ទៅនៅពិបាកអញទៀតចុះលោកមានចង់អញ្ចឹងឯណា ចុះគុណសម្បត្តិលោកដែលលោកធ្វើមកយូរមកយ៉ាងមានដីមានវត្តហ្នឹងអត់មានទេមែនទេហ្នឹងអាហ្នឹងគឺជាការរមិលគុណគិតមិនឃើញទេហ្នឹងអានឹងគឺជាការលើកទឹកចិត្តដល់អ្នកក្រោយក្រោយហើយអាត្មាប្រាប់ញាតិញោមទាំងអស់គ្នាថាញាតិញោមអាចឈប់បាន នៅពេលដែលញាតិញោមអស់កម្លាំងប៉ុន្តែសូមឲ្យញាតិញោមដើរឲ្យស្រួលឈប់ឲ្យស្រួលឈប់ឲ្យស្រួលមិនមែនបានន័យថាឈប់ហើយស្អប់ទេ ឈប់នឹងគឺថានៅតែពេញចិត្តពេញចិត្តទោះបីវាមាន ការខឹងការទាស់អីខ្លះក៏ដោយតែត្រូវទុកគំរូល្អមួយសម្រាប់គេអញ្ចឹងណាហើយអ្នកដែលឈប់នឹងនៅតែវល់មកវត្ត បានខ្លាយជាព្រឹទ្ធាចារ្យឧទាហរណ៍ថាយើងយើងកាន់លុយអ្នកខ្លះឈប់បានកាន់លុយឈប់ចូលវត្តអញ្ចឹងឲ្យគេវាយតម្លៃមួយថាប្រហែលជាពេលកាន់នឹងបានខ្លះហើយយ៉ាងមែនទេហ្នឹងហើយ ប្រសិនបើយើងឈប់កាន់ត្រូវគេកាន់ម្ដងយើងនៅតែមកយើងអត់មានខូចចិត្តខូចថ្លើមរឿងអីណា បានគេកាន់ចំនួនរឿងល្អហើយយើងមានបទពិសោធន៍នៅតែជួយប្រាប់អ្នកត្រូវធ្វើអញ្ចេះធ្វើអញ្ចេះចង់ឲ្យអ្នកមុនដែលឈប់ហ្នឹងខ្លាយជាព្រឹទ្ធាចារ្យនៅវត្តហ្នឹងមិនធ្វើក៏នៅតែប្រាប់អ្នកក្រោយនេះឯងទំពាំងស្នងឬសៃកុំឲ្យវាអាលុំឲ្យបានដាំហ្មងទៀតនោះណាងាយទេមែនទេ ហ្នឹងគឺឲ្យខ្លាយអញ្ចឹងដូចវត្តហ្នឹងផ្ដើមអញ្ចឹងឲ្យវាទៅជាអញ្ចឹងនៅថ្ងៃក្រោយយើងអស់កម្លាំងទៅទៅលេងរួចអីគឺថាវាមានហេតុផលយើងបដោះអ្នកថ្មីឲ្យកាន់ឲ្យវាស្រួលឈប់ឈប់ធ្វើទៅក៏នៅតែមានគុណសម្បត្តិពេលដែលគាត់ស្លាប់ទៅយើងសហគមន៍នឹងគឺថានាំទៅជួយមិនបាច់កូនចៅគាត់ហៅទេនឹងក៏ជាការដឹកនាំដល់កូនចៅទៀតមានន័យថាពីមុនជួនកាលគាត់មកវត្តធ្វើការច្រើនពេកកូនចៅលូម៉ែជាខំពេកអីចេះចេះចេះចេះមានអញ្ចឹងអ្នកធ្វើការជាមួយអាត្មាអញ្ចឹង ប៉ុន្តែអ្នកដែលធ្វើការជាមួយអាត្មាគាត់ប្រឹងប្រែងជួយផ្សព្វផ្សាយធម៌អាគាត់កាន់ដល់ពេលគាត់ស្លាប់អាត្មាទៅចាត់ចែងជួយទាំងអស់នាំញាតិញោមទៅជួយទាំងអស់ឥឡូវហ្នឹងកូនមិនមែនត្រឹមមិនពេញចិត្តទេកូនទទួលការងារតពីម៉ែដោយពេញចិត្តមានន័យថាអ្វីដែលម៉ែអញធ្វើអត់សាបសូន្យទេ នៅពេលគាត់ស្លាប់ញាតមកជួយច្រើនណាស់ហ្នឹងហើយអាត្មាធ្វើជាលិខិតលើកទឹកចិត្តចូលរួមមរណៈទុកធ្វើឲ្យកូនចៅហ្នឹងមានសេចក្តីជ្រះ ថ្លាដល់អញ្ចឹងឃើញថាអូការងារដែលម៉ែជួយវត្តអត់មិនមែនអត់ប្រយោជន៍ទេចុះបើសិនជា គ្នាឈប់ទៅហើយយើងឈប់រវល់ណោះកូនចៅ គ្នាមានការខូចចិត្តមិនយើងត្រូវសិក្សាពីគេខ្លះញាតិញោមខាងសាសនាដតីដូចជា គ្រូកងវេ ខាងយេស៊ូអីគេគេគេពូកែណាស់ការធ្វើអញ្ចឹងណាដូចជាបរិស័ទគេឈឺគេចេះទៅលើកទឹកចិត្តស្អីស្អីនេះមិនបាច់អោយអីច្រើនទេ ការលើកទឹកចិត្តនេះសំខាន់ណាស់អាត្មាធ្វើអញ្ចឹងអ្នកដែលធ្វើការជាមួយអាត្មា តបាត់អ្នកមករៀនធម៌តបាត់អាត្មាសួរគាត់យ៉ាងម៉េចដឹងឈ្មោះអាត្មាតោះទៅមើលសួរសុខទុក្ខគាត់ ទៅសម្ដែងធម៌ឲ្យញាតិញោមរៃលុយបានខ្លះជួយឧបត្ថម្ភគាត់មិនច្រើនតែជាទឹកចិត្តមែនទេតាមពិតលុយបន្តិចបន្តួចនេះគេចំណាយមើលជំងឺវាអស់ច្រើនជាងនឹងឆ្ងាយណាប៉ុន្តែបន្តិចបន្តួចនេះវាបង្កប់មនោសញ្ចេតនា យល់ទេអាហ្នឹងគេហៅថាម៉េចអឺ emotional support គឺជាការលើកទឹកចិត្តសំខាន់ណាស់ពេលហ្នឹងផ្លូវចិត្តហ្នឹងសំខាន់ណាស់នឹងអញ្ចឹងអញ្ចឹងយើងកុំឲ្យអ្នកមុនអស់តម្លៃកុំឲ្យអ្នកមុនអស់តម្លៃឲ្យអ្នកមុនហ្នឹងមានដំមាន តម្លៃបន្តគ្នាបរៀនឲ្យចេះដឹងគុណអញ្ចឹងនឹងអញ្ចឹង ហើយអាត្មាឲ្យឲ្យរូបមន្តថាតើត្រូវធ្វើយ៉ាងណានោះអាត្មាមិនអាចឲ្យបានទេដោយអាត្មាថាសម្លដែលអាត្មាឆ្ងាញ់មិនប្រកាសថាញាតិញោមឆ្ងាញ់ប៉ុនសំខាន់ត្រូវបណ្ដោះគំនិតមួយថា យើងសម្លឹងមើលវត្តយើងនឹងទៅអនាគតឲ្យឆ្ងាយជាងឥឡូវនេះកុំយកបញ្ហាផ្ទាល់ខ្លួនខឹងគ្នាខឹងខឹងគ្នាហើយយើងយកបញ្ហាហ្នឹងមកច្របោកច្របល់ជាមួយការងារវត្ត ទោះបីឆ្លោះគ្នាយ៉ាងណាក៏ដោយបើលើកបញ្ហាវត្តគឺដោះស្រាយរឿងវត្តសិនឲ្យវាដាច់ស្រេចត្រូវគិតទៅដល់កូនចៅយើងបើសិនបើយើងទៅផ្ទះវិញលឺតែនិយាយដើមពីវត្តកូនមិនស្ដាប់ទេកូនគេមិនហ៊ានមកវត្តទេខ្លាចឆ្លងតាមម៉ែយល់ទេហ្នឹងហើយបើម៉ែនឹងពីមុននៅផ្ទះល្អច្រើនអីច្រើនទៅវត្តយូរទៅស្ងប់ទៅ ចិត្តល្អសំដីល្អកូននឹងគេយកចិត្តទៅតអូប្រហែលជាវត្តនឹងមានធัวស្ដាប់ល្អល្អហើយ គេទៅដែរហើយបើទៅវត្តយូរទៅកាន់តែកាចដល់កូនគេមិនហ៊ានទៅមែនទេនឹងចឹងនឹងប៉ុណ្ណឹងចោះណាដូចជាយប់ថឹកហើយហើយថ្ងៃនេះឡើង3កន្លែងណែអត់តន់ចប់ទៅនោះសុំមួយទៀតហ៎អឺអានេះអានេះមិញហ្នឹងអូ ខ្ញុំកណាសូមសួរសំណួរនេះខាងសូមអរគុណហ្នឹងអើមកអញ្ជើញមកចាមកមកខាងនេះបានខាងនេះខាងនេះខាងនេះបានខ្សែមីក្រូដល់ ច្រើនដែលសូមក្រាបថ្វាយគុណដល់ព្រះគុណជាម្ចាស់គ្រប់គ្រប់ព្រះអង្គដែលមានប្រថាប់នៅគង់ទីនេះព្រមទាំងសូមគោរពញាតិញោមទាំងអស់ដែលមានវត្តមានមកនៅក្នុងពិធីបុណ្យផ្ទេដីប្រគេនព្រះសង្ឃនៅថ្ងៃនេះខ្ញុំប្រកាសថាមានសំណួរសួរពីរឿងសមាទានសិលបាទនៅក្នុងពេលដែលពុទ្ធបរិស័ទសមាទានសិលពីភិក្ខុសង្ឃអឺខ្ញុំប្រកាសថាតែងតែ ស្ដាប់ឮព្រះអង្គសូត្រ ជាធម្មតាធម្មតាដូចជាពុទ្ធបរិស័ទសូត្រដែរហ្នឹងតើខុសត្រូវយ៉ាងណាឧបមាថាភិក្ខុសង្ឃឲ្យសិលប្រទានសិលដល់ពុទ្ធបរិស័ទថា ពុទ្ធាំងសរណង្កច្ឆាមិធម្មាំងសរណង្កច្ឆាមិសង្ឃាំងសរណង្កច្ឆាមិអឺចឹងទៅរហូតដល់សិល5ចប់ទៅគណៈនឹងជាពាក្យធម្មតាចឹងប៉ុន្តែ មានភិក្ខុសង្ឃអង្គខ្លះលោកសូត្រ ពុទ្ធាំងសរណង្កច្ឆាមិគេណាវាខុសគ្នាគេណាពុទ្ធាំងសរណង្កច្ឆាមិតហមំសរណង្កច្ឆាមិសង្ឃំសរណង្កច្ឆាមិគេណា ហើយនឹងពុទ្ធាំងសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិ សង្ឃំសរណង្កច្ឆាមិតើខុសត្រូវអឺខុសគ្នារបៀបម៉េចហើយតើលោកសោតឲ្យប្រទៀនធរហ្នឹងប្រទៀនអឺ សិល5ហ្នឹងតើវាខុសក្នុងដូចថាត្រឹមត្រូវតាមវិន័យដែរអត់ឬក៏ខុសគេណាក្នុងពាក្យភាសាបាលីតែសូត្រហ្នឹងគេណាសូមអរព្រគុណអឺនៅក្នុងវិន័យมันជាឃើញខុសតោះអីទេណារឿងហ្នឹងរឿងបញ្ហាសូត្រឃើញខុសតោះតែពីមុខទេពិខុសង្ឃគឺសូត្របាតែមកហើយនឹងធ្វើកម្មផ្សេងផ្សេងនិយាយនឹងពាក់ព័ន្ធនឹងសង្កកម្ម ត្រូវតែសូត្រឲ្យច្បាស់ដូចជាសុណាតុមេបហន្ទេសង្ឃោសូត្រឲ្យច្បាស់ច្បាស់ណាពេលបំពោះសាមណេរគឺត្រូវតែពុទ្ធហੰសរណង្គកិច្ចហាមិត្រូវឲ្យចេញធនិតនឹងមកបានបានត្រូវអស់ក្នុងបល័យហ្នឹងឧទាហរណ៍ដូចជាអសឆវាកើតពីអសចបូកនឹងហទៅជាចហចចហ ប៉ុន្តែយើងខ្មែរយើង អានឆឆទៅឆឆទៅប៉ុន្តែតាមពិតអានឲ្យត្រូវនឹងគឺចហៈអសរ2បញ្ចូលគ្នា ពុទ្ធិហាំងអសរធោកើតពីអសរ2បញ្ចូលគ្នា គឺតួនិងហតហោតហោពុទ្ធិហាំងសារណង្គកិច្ចហាមិគឺសូត្រឲ្យច្បាស់អញ្ចឹងបានបួសឡើងប៉ុន្តែសម្រាប់ញាតិញោមវិញ គឺអត់អត់ពាក់ព័ន្ធអីទេ ពីព្រោះសិលញាតិញោមគឺនៅលើចេតនា ដល់ហើយទៅសូម្បីតែមិនបានថានឹងប៉ុន្តែចេតនាចេញនៅក្នុងចិត្តនឹងក៏ជាចេតនាសិលដែរប៉ុន្តែគ្រាន់ថាញោមសួរថាមានទោសទេឲ្យវាជាទោសអីវាមិនទោសគ្រាន់តែជាការធ្វេសប្រហែសយល់ទេកាលណាយើងសូត្រខុសនឹងឲ្យជាត្រូវអាបត្តិត្រូវអីទៅនឹងគឺ អត់មានកាត់អាបត្តិអីទេគ្រាន់តែជារបៀបនៃការធ្វេសប្រហែសមិន ប្រយ័ត្ន ហ្នឹងហើយបើប្រៀបធៀបជាមួយនឹងប្រសង់ដែលដែលលោកសូត្រទៀងទាត់ឲ្យត្រូវការយកចិត្តទុកដាក់ហ្នឹងបានផលអានិសង្សច្រើនជាងហ្នឹងហើយពីព្រោះការមិនយកចិត្តទុកដាក់ហ្នឹងក៏វាជាមូលហេតុធ្វើឲ្យភាសាហ្នឹងខូចដែរតែប៉ុណ្ណឹងទេតែឲ្យកាត់ជាទោសជាកំហុសអីនោះអត់ទេនឹងចឹងតែ ពាក់ព័ន្ធនឹងទោសកំហុសហើយវាមិនឡើងជាការងារពិតប្រកបនោះពេលដែលធ្វើកម្មជាសង្ឃកម្មនោះទេបាទ នឹងចឹងប៉ុណ្្នឹងឯងចាប់ចាប់ប៉ុណ្្នឹងចឹងណា2ម៉ោងជាងហើយញាតិញោមអាជឿជាក់ថាចុកជើងខ្លាំងអពីព្រោះមិនសូវអង្គុយបត់ជើងយូរចឹងទេអង្គុយតែកៅអីប៉ុន្តែការបូជាពេលនេះញាតិញោមបូជាចំពោះព្រះធម៌សូមឲ្យការចុករយនឹងជាតិក្រោយឈប់ចុកទៀតអសូមអនុមោទនា អូនេះអឺមិនសំណួរទេនឹងការងារសម្ងាត់ចឹងការសម្ដែងរៀបរាប់មកមានប្រមាណជាង2ម៉ោងទៅលើសលោះខ្វះខាតយ៉ាងណាសូមខន្តីអភ័យទោសពីព្រះគ្រូចារិកាប្រធានានុធិរៈគ្រប់ព្រះអង្គដោយនិយាយឲ្យថា ដើរយូរគង់តែជំពប់ជើងលាងចានគង់តែបាយចាននិយាយច្រើនគង់តែខុស អញ្ចឹងច្រើនហើយ2ម៉ោងនេះប៉ុន្តែសូមឲ្យញាតិញោមនឹងចាប់យកតែចំណុចល្អតែគួរពិចារណាបានចុះបើសូមអនុមោទនាអឺញោម570កណាអឺប្រាក់បូជាពធទេសនាបាន700 710បាទ ថ្ងៃនេះគឺជាថ្ងៃមានផបសម្ដែងបានមកចូលរួមបុណ្យឆ្លងវេប្រគេនដីប្រគេនប្រសង់ដូច្នេះប្រាក់បូជាពធទេសនាទាំងអស់នេះអាត្មាសូមចូលរួមចំណែកក្នុង កម្មវិធីបុណ្យនឹងអឺពួកយើងជាវត្តថ្មីត្រូវកសាងអ្វីៗតទៅមុខទៀតសូមឲ្យបានចំណែកនៃការកសាងវត្តជាមួយ គ្នាណាញាតិញោមតាំងចិត្តថាជាម្ចាស់ប្រាក់នឹងទាំងអស់គ្នាទៅចាស់ ហើយបើក្នុងសង្សារវត្តជួបអាត្មាសូមឲ្យជួបជាមិត្តបើមកជាសត្រូវមិនបាច់មកទេសូមឲ្យអនុមោទនាបាទ